បានតែនៅ2015គឺអត់ដាក់គឺបានតែថា5គីឡូដល់អស់ហើយឥឡូវយើងមកឆែកមើលប្រព័ន្ធទូរស័ព្ទពីរំងយើងចាក់មើលខ្សែបានពេលកន្លងទីបានតែមួយយល់ចេញ anh đạt tầm tám